រិមិត្តជាទីមេត្រីទីបំផុនដឹងការពិតហើយរឿងប្តីឈុំភូអារិយាមានស្រីនោះ តាមពិតនោះ គឺមិនមែនជាការពិតនោះទេព័ត៌មានចេញពី ប្រភពចិត្តស្និទ្ធបានបញ្ជាក់ថាស្វាមីរបស់ឈុំភូអារិយា គឺលោកវិសុទ្ធមិនមានទំនាក់ទំនងស្នេហាជាមួយនឹងតារាវ័យក្មេង ដែលជាសិស្សសាលាដោយព័ត៌មានលើកឡើងនោះទេដោយរឿងទាំងអស់នោះសិនសឹងតែពុំមែនជារឿងពិត។ បន្ថែមពីលើនេះអ្នកដែលនៅជិតស្និទ្ធនិងនារីខាងលើក៏បានចេញមុខបកស្រាយបញ្ជាក់ការពិតថាមិនពិតដែរទំនាក់ទំនងរបស់អ្នកទាំងពីរមិនមានអ្វីលើសពីពួកម៉ាក់ធម្មតាទេម្យ៉ាងតានដែលជាតារាស្រីហើយក៏ជាសាស្ត្រាដ៏ស្រស់ស្អាតនោះក៏ជាគ្រូជិះកង់នៅមជ្ឈមណ្ឌលហាត់ប្រាណរបស់ លោកវិសុទ្ធផងដែរចំណែកឯការដែលលោកវិសុទ្ធតែងតែចុចឡាយរូបរបស់ ស្រីតានក៏មិនមានអ្វីចម្លែកដែរព្រោះតែលោកចុច like បុគ្គលិកផ្សេងទៀតដូចគ្នាមិនមែនតែរូបស្រីតានទេមេរៀនត្រូវស្វែងយល់សូមបែងចែកគ្នាឲ្យដាច់រវាងពាក្យចចាមអារ៉ាមនិងព័ត៌មានផ្លូវការដូច្នេះមុនព័ត៌មានផ្លូវការចេញផ្សាយសូមបងប្អូនកុំវាយតម្លៃត្រឹមការអានត្រឹមចំណងជើង ឬចែករំលែកព័ត៌មានតៗគ្នាភ្ជាប់នឹងការខ្វះការវិភាគ ផោះតាងដរាបណាសម័យខ្លួនឬប្រភពគួរឲ្យទុកចិត្តមិនទាន់ចេញមកបកស្រាយគួររំលឹកផងដែរថាកាលពីថ្ងៃទី31ខែមករាឆ្នាំ2023ម្សិលមិញនេះក៏ក្រើកបណ្ដាញសង្គមទាំងខ្មែរនិងថៃបន្ទាប់ពីលេចឮព័ត៌មានថា ស្វាមីរបស់ឈុំភូអារិយាដែលជាសេដ្ឋីលំដាប់ប្រទេសលួចមានស្រីក្រៅដែលជាតារាស្រីមានឈ្មោះថាតានហើយក៏ជាសាសលាដ៏ស្រស់ស្អាតថែមទៀត។ តាមរយៈពាក្យចចាមអារាម បានលើកឡើងថាស្វាមីឈំពូអរិយាស្រឡាញ់ស្រីក្មេងនោះខ្លាំងណាស់ផ្ដល់ថវិកាផ្ដល់កន្លែងស្នាក់នៅថែមទាំងមានអង្គរៈឲ្យការពារទៀតហាក់បីដូចជា ហួងហែងខ្លាំងមែនទែនប៉ុន្តែនៅថ្ងៃនេះទីបំផុតអ្វីៗត្រូវបានលាតត្រដាងហើយ តាមប្រភពចិត្តស្និទ្ធបំផុត របស់ស្វាមីឈំពូអរិយាប្រាប់ថាទំនាក់ទំនងពួកគាត់ត្រឹមតែជាមិត្តភក្តិហើយក៏ត្រឹមតែជា មេហើយនឹងកូនចៅ តែប៉ុណ្ណោះមិនមានអ្វីលើសពីនឹងឡើយចាទីបំផុត ដឹងការពិតហើយគឺម្សិលមិញផ្ទុះពេញបណ្ដាញសង្គមតែម្ដងឲ្យតែបើក Facebook មកគឺដឹងតែឃើញថាឈុំភូអារិយាអាណិតឈុំភូអារិយាដែលប្តីមានស្រី